គឺដែលថ្ងៃនេះគឺយើងនឹងលើកឡើងនៅហាឌីសបន្តទៀតពាក់ព័ន្ធទៅនឹងហុកុំបួសរបស់យើងអ៊ីនសាអល់ឡោះចឹងហាឌីសថ្ងៃនេះគឺហាឌីសអំពី سهل بن سعد رضي الله عنهما أن رسول الله صلى الله عليه وسلم قال لا يزال الناس بخير ما عجلوا الفطره មុតតវកុនអាឡៃមានន័យថាអឺអំពីសាហាលប៊ីនសាអាតរ៉ាឌីយ៉ាឡោះតាអាឡាអានហ៊ូម៉ាបណ្ណារ៉ាស៊ូលឡោះសល្លោះអាឡៃសាមមានប្រសាសន៍ថាអឺមនុស្សនៅតែទទួលបាននៅរឿងល្អនៅប្រការល្អដល់រាប់ណាពួកគេប្រញាប់បញ្ញាស្រ័យបុះអញ្ចឹងនៅក្នុងហាឌីសនប៊ីសល្លោះអាឡៃសាមមានប្រសាសន៍នេះថាឡាយ៉ាហ្សាលុនណាសុមនុស្សនៅតែ ទទួលបាននៅប្រការល្អអញ្ចឹងណាសមនុស្សកន្លែងនេះគឺនប៊ីសល្លោះអាឡៃសាឡាមនិយាយលក្ខណៈទូទៅក៏ប៉ុន្តែជាក់ស្ដែងគឺនៅក្នុងហាឌីសនេះគឺគេឲ្យឈ្មោះថាអាមអ៊ូរីដាប៊ីហ៊ីលខសមានន័យថាពាក្យនិយាយជាសកល ពាក្យនិយាយជាទូទៅប៉ុន្តែចង់សំដៅទៅលើក្រុមណាមួយអញ្ចឹងមានន័យថាអាណាសមនុស្ស ដែលទទួលបានប្រការល្អនៅកន្លែងនេះគឺសំដៅទៅលើមនុស្សអ្នកដែលបួសហើយអ្នកដែលជាជាអ្នកអ៊ីស្លាមអ្នកអ៊ីស្លាមដែលបួសអញ្ចឹងអ្នកមូស្លីមីដែលបួសនឹងគឺពួកគេនៅតែទទួលបាននៅប្រការល្អជាដរាបដរាបណាពួកគេប្រញាប់បញ្ញាលស្រ័យបួសចា៎ចឹងប្រញាប់បញ្ញាស្រ័យបួសកន្លែងនេះគឺមានន័យថារស់រន់ណារស់រន់ស្រ័យបួសរស់រន់ដែលយើងទាំងអស់គ្នាប្រញាប់បញ្ញាដល់ពេលដល់ម៉ោងហើយគឺយើងស្រ័យបួស ពីព្រោះនប៊ីសល្លោះអាឡៃវសាឡាំបាននិយាយដូច្នេះដោយសារតែការរស់រន់ទៅរកការស្រាយបួសនេះវាគឺជាការដែលយើងទាំងអស់គ្នាប្រញាប់ប្រញាល់ទៅរកអ្វីដែលអល់ឡោះតាឡាបានហាឡាល់ឲ្យយើងបានអនុញ្ញាតឲ្យយើងណាបន្ទាប់ពីអល់ឡោះតាឡាហាមយើងអំពីការហូបចុករយៈពេលមួយថ្ងៃនៅពេលដែលដល់វគ្គដែលអល់ឡោះតាឡាអនុញ្ញាតឲ្យយើងធ្វើគឺយើងរស់រន់ណាយើងប្រញាប់ប្រញាល់ចឹងចឹងទេគឺ នេះហើយគឺអ្វីដែលអល់ឡោះសុបហានតាឡាស្រឡាញ់ពេញចិត្តណាចូលចិត្តនៅខ្ញុំរបស់ទ្រង់ដែលរុះរាន់បញ្ញាបញ្ញាទៅរកការបញ្ជា ប្រើឬក៏ការអ្វីដែលអល់ឡោះតាឡាបានអនុញ្ញាតហ្នឹងអឺក្នុងចំណុចមួយទៀតប្រការដែលល្អដែលយើងឃើញថាប្រការដែលល្អនោះដោយសារតែអឺវាខុសអំពីយ៉ាហូឌីនិងណាសរ៉ានី លិអានហុំកានូយូអខិរូនអលហ្វូតូរដោយសារតែពួកគេគឺពន្យាពេលស្រ័យបួសណាពួកយ៉ាហូឌីនៅស្រោនេះពន្យាពេលស្រ័យបួសអញ្ចឹងមុខាឡាហ្វាតុលយ៉ាហូឌីវ៉ាន់ណាសារ៉ាខៃរុនបិឡាសាក់គាត់ថាការដែលយើងធ្វើឲ្យខុសយ៉ាហូឌីនិងណាសារ៉ានេះវាជារឿងល្អជាការប៉ັດដោយគ្មានការសង្ស័យឡើយអញ្ចឹងនេះគឺជាអ្វីដែលនប៊ីសល្លោះអាឡៃសាឡាមលើកឡើងណា ហើយដូច្នេះហើយអ្វីដែល តតឬក៏បងប្អូនយើងគួរតែអាម៉ាល់គឺថានៅពេលដែលដល់ម៉ោងដោយច្បាស់ថាស្រ័យបួសហើយដល់ម៉ោងស្រ័យបួសហើយគឺយើងបញ្ញាបញ្ញាស្រ័យនប៊ីសល្លោះអាឡៃសាឡាមមានប្រសាសន៍ក្នុងហាឌីសមានថាម៉ាអាយជលលហ្វិតដរាបណាពួកគេប្រញាប់បញ្ញាលរុះរាន់ស្រ័យបួសកន្លែងនេះគឺមជ្រូតុនប៊ីលអ៊ីលមីប៊ីហ្រូប៊ីសាំសមានន័យថាត្រូវមានលក្ខខណ្ឌរបស់វា គឺត្រូវបានដាក់លក្ខខណ្ឌថាការបញ្ញាបញ្ញារបស់យើងនឹងដល់យើងដឹងយ៉ាងច្បាស់ថាថ្ងៃលិចបាត់ណាអោដនុអោដនុបិរូបិហាឬក៏អឺយើងនឹកថាយើងគិតថាវាច្បាស់ជាលិចហើយ بمعنى أنه لا بد أن تعلم أنها غابت أو يغلب على ظنك أنها غابت មានន័យថាចាំបាច់ អ្នកត្រូវតែដឹងថាថ្ងៃបានលិចបាត់ទៅហើយដោយការដឹងរបស់អ្នកយ៉ាងប្រកបឬក៏ដោយការនឹកស្មានយកលីបអាឡាហ្សាន់នេះមានន័យថាយកលីបអាឡាហ្សាន់នេះកាយើងគំនិតការគិតរបស់យើងភាកច្រើនគឺថាវាលិចហើយណាអមលអ៊ីលអញ្ចឹងសេះរ៉ៃមហឡោះក៏បាននិយាយថាការដែលដឹងនេះគឺផាហ្សាហិរ ការដឹងថាថ្ងៃលិចដោយការដឹងរបស់យើងដោយវិញ្ញាណរបស់យើងដោយអង្គវិញ្ញាណដោយការមើលឃើញនៃការអីរបស់យើងនេះគឺវាជាក់ច្បាស់នៅក្នុងហារីសដែលបានប្រាប់រីឯការដឹងថាថ្ងៃលិចដោយ ghalabatul dhann ដោយការនឹកស្មានដោយជឿជាក់ភាគរយច្រើនថាវាលិចហើយវាលិចហើយនោះគឺយោងទៅលើហាឌីសនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំ ដែលអំពីអស្មាប៊ីនតអប៊ីបករ៉ាឌីយ៉ាឡោះអានហ៊ូម៉ាបាននិយាយថា أفطرنا في في يوم غيم على عهد النبي صلى الله عليه وسلم ثم طلعت الشمس មានន័យថាពួកយើងបានស្រែកបួសនៅសម័យរ៉ាស៊ូលឡោះសល្លោះអាឡៃហ៊ីវសាឡាមហើយបន្តមកព្រះថ្ងៃចេញមកវិញថ្ងៃលើកចេញមកវិញអញ្ចឹងកន្លែងនេះគឺចង់បញ្ជាក់ថា ពួកគេអាចបានដឹងដោយភ្នែកច្បាស់លាស់នោះទេគឺដោយដោយសារតែមានពពកបាំងមានពពកបាំងនៅខណៈពេលនោះអញ្ចឹងធ្វើឲ្យគាត់មើលព្រះអាទិត្យមិនឃើញហើយនឹកស្មានថាងងឹតអញ្ចេះប្រហែលជាថ្ងៃលិចហើយអញ្ចឹងអារម្មណ៍ភាច្រើនណាអារម្មណ៍ភាច្រើនគាត់ថាថ្ងៃលិចបាត់ហើយអញ្ចឹងពួកគេអាចស្រ័យបោះកន្លែងនេះគឺយើងអាចយកបានថាការស្រ័យបោះនេះគឺទី1គឺត្រូវដឹងថាថ្ងៃលិចបាត់ដោយការមើលឃើញនិងការដឹងរបស់យើង ចំណានរបស់យើងដល់ពិតប្រាកដហើយចំណុចទី2ដោយសារតែយើងឃើញឬក៏យើងនឹកស្មានក៏លបតរំក៏លបតរំមានន័យថាការនឹកឃើញណាទំនោរភាកច្រើនគឺយើងគិតថាប្រហែលជាវាលេចហើយគឺគិតថាវាលេចហើយអាហ្នឹងយើងអាចស្រេចមកបានអញ្ចឹងនៅក្នុងហាឌីសនេះគឺនប៊ីសល្លោះអាឡៃសាឡាមប្រាប់ថាអានណាសអ៊ីដាអាជលុលហ្វិត្រហ្វាអ៊ីនណហ៊ុមហ្វីខៃរបើសិនជាអ្នកដែលបួសណាអ្នកអ៊ីស្លាមនៅពេលដែលគេបួសហ្នឹងហើយ គេបញ្ញាបញ្ញាស្រ័យបួគឺពួកគេអឺស្ថិតនៅក្នុងប្រការល្អណាអំពីអល់ឡោះសុបហាតាឡាដែលអល់ឡោះតាឡាប្រទានឲ្យណាអញ្ចឹងទេនប៊ីសល្លោះអាឡៃសាឡាំបានអឺបញ្ជាក់អំពីការស្រ័យបួទោះបីជាស្រ័យនឹងអីក៏ដោយឲ្យតែស្រ័យគឺយើងនឹងទទួលបាននៅប្រការល្អទៅតាមអ្វីដែលនប៊ីសល្លោះអាឡៃសាឡាំប្រាប់អញ្ចឹងពាក់ព័ន្ធទៅនឹងហាឌីសនប៊ីសល្លោះអាឡៃសាឡាំ ដែលបានលើកឡើងបាញ់មិញនេះពាក់ព័ន្ធទៅនឹងបវ៉ាអ៊ីតណាតម្លៃរបស់វាបានថាតម្លៃអប់រំនៅក្នុងហាឌីសនេះសេហ៊ូសៃមីនរ៉ាហ៊ីមអល់ឡោះគាត់បានលើកឡើងនៅចំណុចជាច្រើនដែលយើងសូមលើកយកនៅអ្វីដែលពាក់ព័ន្ធទៅនឹងប្រធានបទនៃការបួសណាការលើកឡើងរបស់គាត់ជួនកាលវាពាក់ព័ន្ធផងដែរទៅនឹងអឺ គូកុំផ្សេងផ្សេងណាក៏អីតាអ៊ូសូលក៏ fix ផ្សេងផ្សេងច្រើនប៉ុន្តែយើងសូមលើកយក តែ អ្វីដែលតកតងទៅនឹងការបួសរបស់យើងតែប៉ុណ្ណោះអ៊ីនសាអល់ឡោះយ៉ាអញ្ចឹងចំណុចទី1ណាដែលគាត់លើកឡើងអំពី fawaid នៅក្នុង hadith នេះ fawaid ណាប្រយោជន៍និងតម្លៃអប់រំដែលដកស្រង់នៅក្នុង hadith ដែលឲ្យយើងបញ្ញាបញ្ញាខ្សែ4នេះទី1គឺ mashru'iyatul fitri គឺហុកុំសារៈប្រើឲ្យយើងស្រ័យបួសណាហុកុំសារៈប្រើឲ្យយើងស្រ័យបួសអញ្ចឹងដោយសារតែដរាបណាអល់ឡោះសុបហានតាឡាផ្ដល់តម្លៃនិងដល់នៅប្រការល្អជូនដល់ការប្រញាប់បញ្ញាលទៅកាន់ស្រ័យបួសអញ្ចឹងមានថាការដែលយើងស្រ័យបួសនោះគឺគឺត្រូវបានអល់ឡោះសុបហានតាឡាប្រើទី2អលហិសុអាឡាតាយីលហ្វិតទី2ជំរុញឲ្យមានការប្រញាប់បញ្ញាលរស់រានទៅរកការស្រ័យបួសក៏ប៉ុន្តែពេលណា ណាម៉ាតាយាគូនូពេលណាយើងបញ្ញាបញ្ញាពេលណាយាគូនូអ៊ីឡាតហាកកគូរូបិសាំសបិតិហ្វាកបិលិតិហ្វាកមានន័យថាយើងបញ្ញាបញ្ញានេះនៅពេលដែលយើងដឹងថាថ្ងៃលិចណាដោយអ៊ីតិហ្វាកអ៊ុលាម៉ាមិនមែនបញ្ញាបញ្ញាអឺស្រ័យបួសថ្ងៃអត់តលិចយើងថាអូបញ្ញាបញ្ញាថ្ងៃរៀបលិចហើយអត់តដល់លិចលិចបាត់អស់អាចផងគឺយើងបញ្ញាព្រោះរនស្រ័យដើម្បីឲ្យចូលក្នុងតម្លៃ ឬក៏ទទួលបានឧបការល្អនោះគឺមិនត្រឹមត្រូវទេយ៉ាមិនត្រឹមត្រូវទេមិនមែនដូច្នោះឡើយគឺយើងបញ្ញាបញ្ញានេះគឺនៅពេលណាដែលថ្ងៃលិចបាត់ដោយសារតែនប៊ីសល្លោះអាឡៃសាឡាមលោកបានបញ្ជាក់បន្ថែមថា إذا أقبل الليل منها هنا وأدبر النهار منها هنا وغربت الشمس فقد أفطر الصائم មានន័យថានៅពេលដែលនប៊ីថានៅពេលដែល أقبل الليل منها هنا ពេលដែលយប់ចេញមកពីនោះពីយប់ មកពីទិសខាងកើតវ៉ាត់បរណហារមីនហៅណាហើយហើយថ្ងៃលិចបាត់នៅខាងនេះវ៉ារ៉ាបាតសាំសគាត់បានជែកថានៅពេលដែលព្រះអាទិត្យហើយព្រះអាទិត្យបានលិចបាត់ណានោះអ្នកបួសនឹងអាចស្រ័យបួសអញ្ចឹងអ្វីដែលគាត់បញ្ជាក់គឺទី1គឺថ្ងៃលិចបាត់ដោយច្បាស់លាស់ណាដោយពិតប្រាកដ أو غلب على أو غلب على ظنه غروب الشمس فإنه يفطر ويعجل الفطرة អញ្ចឹងមានន័យថាឬក៏ តាមការគិតរបស់យើងតាមការវិនិច្ឆ័យរបស់យើងណាអឺភាគរយច្រើនថាថ្ងៃហ្នឹងច្បាស់ជាលេចហើយអញ្ចឹងយើងអាចបញ្ញាបញ្ញាស្រ័យបួសហើយដល់ពេលនោះណាអញ្ចឹងនៅក្នុងរូបភាពនេះគឺមានទី1គឺដឹងថាថ្ងៃហ្នឹងអត់តន់លេចណាពេលដែលយើងដឹងច្បាស់ថាថ្ងៃអត់តន់លេចទេអាហ្នឹងគឺយើងអត់តន់ស្រាយទេចំណុចទី2ប្រសិនជាអឺយើងសង្ស័យភាគច្រើនថា វាប្រហែលជាមិនទាន់លេចដែរអាហ្នឹងក៏អាចស្វ័យបុសបានដែរចំណុចទី3គឺយើងតរត់យុទ្ធមានន័យថាស្ទាក់ស្ទើរថាវាអាចលេចឬក៏មិនអាចលេចលេចហើយឬក៏នៅគឺយើងអត់ច្បាស់លាស់នៅ50 50ចំណុចហ្នឹងគឺអត់អាចស្វ័យបុសបានទេណាដោយសារអីបានអត់អាចស្វ័យបុសដោយសារអលអស្លបកអ៊ុនហារដើរអាសាលរបស់វាគឺថ្ងៃនៅដដែលដដែលចំណុចទី4មួយទៀតចំណុចទី4គឺ នៅក្នុងរូបភាពថ្ងៃលិចនេះគឺអាយ៉ាកលីបាអាឡាវ៉ាន់នីអានហាហ្គាបាត់ហ្វាឡាហ៊ូអាយុហ្ទីរ៉ាមានន័យថាយើងគិតស្មានភាកច្រើននៅក្នុងអារម្មណ៍របស់យើងភាគរយច្រើនថាវាលេចបាត់ទៅហើយអញ្ចឹងខណៈពេលនោះគឺយើងអាចបញ្ញាបញ្ញាស្រ័យបុះបានហើយយកទៅលើហាឌីសដែលយើងបានលើកឡើងអំបញ្ញមិញនេះហើយរូបភាពទី5អាយ៉ាឡាមាអានហាហ្គាបាត់ ويتيقن غروبها ويتيقن غروبها بأن อันนาชาฮะดะฮะกอบัตមានន័យថាយើងដឹងដោយឃើញនឹងភ្នែកឧទាហរណ៍ដឹងថាថ្ងៃលិចបាត់ហើយហើយយើងច្បាស់យ៉ាគីច្បាស់លាស់មែនទេថាថ្ងៃប្រកាសជាលិចណាដូចជាយើងបានឃើញតរនឹងភ្នែកជាដើមអញ្ចឹងខណៈពេលនោះគឺយើងត្រូវស្រែកបួសដោយប្រញាប់ប្រញាល់នឹងហើយយើងនឹងទទួលបាននូវតម្លៃនេះហើយ ពីព្រោះអល់ឡោះសុបហានតាឡាក៏បានប្រាប់ក្នុងអល់កុរអានវ៉ាទីមុសយាម៉ៃលឡៃស៊ុមម៉ាទីមុសយាម៉ៃលឡៃបន្តមក បន្តបួររហូតដល់ពេលយប់ចុះដល់ពេលដល់ដល់ពេលយប់គឺយើងស្រាយតែម្ដងយ៉ាហើយនប៊ីសល្លោះអាឡៃសាឡាមក៏បានបានបញ្ជាក់ក្នុងហាឌីសដែលយើងបានលើកឡើងមិញផងដែរ អញ្ចឹងសួរថាតើយើងអាចដឹងថាថ្ងៃលិចដោយរបៀបណាណាកន្លែងនេះគឺយើងអាចដឹងថ្ងៃលិចបានដោយការមើលឃើញឃើញច្បាស់នឹងភ្នែកណាដល់វាលិចហ្នឹងអឺកោសលៈឡាមានន័យថារង្វង់ខាងលើនៃព្រះអាទិត្យហ្នឹងលិចបាត់តែម្ដងអញ្ចឹងលិចនេះគឺលិចទៅណាគឺធម្មតាការថ្ងៃលិចគឺលិចនៅអឺតំបន់ជើងសមុទ្រមាត់សមុទ្រណានៅលើផ្ទៃទឹកបានន័យថា បើសិនជាបាំងភ្នំក៏យើងអត់គិតដែរដូចជាគាត់បានលើកឡើងនៅនៅក្នុងគិតាបនេះនៅវគ្គខាងក្រោយនេះហើយបន្តមកទៀតមានន័យថាបើសិនជាថ្ងៃលិចបាត់ដែលយើងមើលឃើញផ្នែកគឺយើងស្រាយហើយបើសិនជាអត់តន់លិចទេគឺទោះបីមានន័យថាទោះបីជាលិចហើយហើយនៅសល់ពន្លឺវានៅរាំងភ្លឺក៏ដោយឲ្យតែយើងឃើញថាវាលិចបាត់គឺយើងត្រូវតែស្រាយហើយទោះបីជាជាវាភ្លឺក៏ដោយចាមួយទៀតនៅតំបន់ដែល នៅតំបន់ដែលខ្ពស់ណាជួនកាលនៅតំបន់ដែលខ្ពស់ហើយនឹងតំបន់ដែលទាបអ្នកដែលនៅតំបន់ខ្ពស់ដូចជានៅលើភ្នំអញ្ចឹងគឺងាយស្រួលណាអញ្ចឹងជួនកាលអ្នកនៅលើទីខ្ពស់ហ្នឹងឃើញថ្ងៃលិចក្រោយអ្នកដែលនៅទីទីទាបណានៅទីទីទាបអឺ មានន័យថានៅពេលដែលយើងឡើងនៅលើភ្នំគឺយើងមកឃើញច្បាស់ជួការណាអ្នកទីពោះទីទៀបអញ្ចឹងអ្នកដែលទីទៀបនៅដូចជានៅកន្លែងយើងនេះគឺគៀកនឹងភ្នំអញ្ចឹងនៅពេលដែលគៀកនឹងភ្នំគាត់គាត់ប្រាប់ហើយថាការគៀកនឹងភ្នំអ៊ីដាកានសាំអ៊ីនដហុំកបាត់បិសាបបិលជាបលបើសិនជាព្រះអាទិត្យលិចដោយសារតែបាំងភ្នំអញ្ចឹងភ្នំបាំងណាអញ្ចឹងភ្នំគាត់ថាភ្នំដូចជាជញ្ជាំងអញ្ចឹងបើសិនត្រឹមតែវាបាំងគឺมันអាច ឲ្យយើងស្រ័យបួសបានទេណារហូតដល់តែយើងនៅចាំរងទន្ទឹង រងចាំគិតថាវាអាចនឹងលេចបាត់ដល់ទីទៀតហើយទើបយើងអាចសួរបានទើបយើងអាចស្រ័យបួសបានអញ្ចឹងកន្លែងនេះគឺពាក់ព័ន្ធទៅនឹងអឺតំបន់ខ្លះភូមិខ្លះយើងពិសេសនៅខេត្តកំពង់សោមនេះខេត្តកំពង់សោមនេះគឺភូមិខ្លះគឺនៅគៀកភ្នំអញ្ចឹងគ្រាន់តែអាសាឲ្យបន្តិចគឺថ្ងៃ បាំងភ្នំបាត់ទៅហើយណាអញ្ចឹងការដែលបាំងភ្នំបាត់នេះគឺយើងអត់តន់ស្រ័យបូបានទេយើងអត់តន់ស្រ័យបូបានទេលុះត្រាតែយើងគិតថាថ្ងៃប្រហែលជាវាអាចចុះពីភ្នំទៅប្រហែលនាទីទៀតអាចលិចបាត់អាហ្នឹងយើងកំណត់ដោយច្បាស់អញ្ចឹងយើងព្យាយាមកំណត់អញ្ចឹងទើបយើងអាចស្រ័យបូបានអញ្ចឹងគាត់បានគាត់បានលើកបញ្ហាមួយទៀតបើសិនជាថ្ងៃលិចចំពោះអ្នកនៅលើដីណា ថ្នាក់លើចំពោះអ្នកលើដីក្រោយមកគេឡើងជិះយន្តហោះហើយដល់ពេលដល់លើយន្តហោះហ្នឹងឃើញឃើញថ្ងៃរះវិញតើយើងត្រូវបន្តបួសទៀតឬក៏យ៉ាងម៉េចមានន័យថាគាត់មុននឹងឡើងជាយន្តហោះគឺថ្ងៃលិចហើយគាត់ស្រាយហើយតែដល់ពេលដែលឡើងយន្តហោះទៅលើឃើញថ្ងៃតើគាត់ត្រូវបួសទៀតឬក៏គាត់ត្រូវបន្តកាន់បួសឬក៏ត្រូវបន្តស្រាយបួសដដែលណាអញ្ចឹងគាត់ថាឡា អត់មានត្រូវកាន់បោះទៀតទេបើនេះថាអត់មានត្រូវបោះតទៀតទេអញ្ចឹងបើគាត់ស្រាយហើយគឺស្រាយហើយហើយដោយសារតែគាត់ស្រាយនៅក្នុងអំឡុងពេលនៃយប់ដោយដាលីលសារអ៊ីដាលីលសារអ៊ីមានន័យថាអឺនៅពេលណាដែលហុកុំសារ៉ាអនុញ្ញាតឲ្យយើងស្រាយបួសគឺយើងទៅលើយើងដឹងថាថ្ងៃលិចហើយបើសិនយើងឃើញថ្ងៃលិចហើយគឺយើងស្រាយហើយពេលដែលយើងឡើងយើងហោះឃើញថ្ងៃឃើញថ្ងៃវិញក៏យើងអត់បួសវិញម្ដងទៀតដែរអត់អាចបួសពីរដងបានទេអត់ចាំបាច់ទេយ៉ា Mm-hmm. ហើយគាត់បានលើកឡើងទៀតថាប្រសិនបើមនុស្សនៅលើនៅក្នុងបន្ទប់ណាមនុស្សនៅក្នុងបន្ទប់ហើយបិទចិត្តអត់អាចមើលឲ្យឃើញអត់អាចមើលឃើញចេញមកក្រៅទេគឺគាត់អាចណាគាត់អាចប្រើកលបតិសនមានន័យថាប្រសិនបើគាត់ស្មានដឹងថាថ្ងៃពិតជាលិចហើយអញ្ចឹងគឺគឺគាត់អាចស្រ័យបោះបានជួនកាលគាត់ធ្វើការបោះវែងដោយការសូត្រកូរ៉ានឧទាហរណ៍ថាម៉ោងអាសាត់ គឺគាត់ដឹងបន្ទាប់ពីសាឡាត់អាសារួចគាត់សូត្រកូរ៉ានបានប្រហែលយូសុវាដល់ម៉ាហ្ក្រិបអញ្ចឹងពេលដែលគាត់នៅក្នុងឋានភាពបែបហ្នឹងបន្ទាប់ពីគាត់សម័យអាសារហើយគាត់ចូលក្នុងបន្ទប់ហ្នឹងសូត្រកូរ៉ានបានប្រហែលយូសុអញ្ចឹងណាដល់ពេលម៉ាហ្ក្រិបដោយតែគាត់វាស់វែនដោយតែគាត់ស្បបានកំណត់ហ្នឹងអាហ្នឹងក៏យើងអឺអាចនិយាយថាគាត់អាចសាយបួសបានដែរចាអញ្ចឹងនេះគឺជាអឺលក្ខណៈសម្គាល់មួយចំនួនអញ្ចឹងពាក់ព័ន្ធទៅនឹងការ ស្រ័យ4នេះ គឺយើងត្រូវដឹងថានប៊ីសល្លោះអាឡៃសាឡាមបញ្ជាក់អាសាលរបស់វាពេលវេលាសម្បោះយ៉ាងនេះក្តីពេលវេលាស្រ័យ4នេះក្តីគឺយើងមើលឃើញផ្នែកគឺដោយប្រើការវាស់វែងដោយចលនាព្រះអាទិត្យអញ្ចឹងដល់ពេលដែលព្រះអាទិត្យលិចដល់ពេលម៉ាក្រិបដល់ពេលស្រ័យ4គណៈពេលហ្នឹងគឺយើងត្រូវដឹងថាតើម៉ោងរបស់យើងទៀងទាត់ដែរឬទេម៉ោងស្រ័យ4របស់យើងទៀងទាត់ដែរឬទេជាយាម ធ្វើយ៉ាងណាឲ្យបានច្បាស់ប្រកបនៅក្នុងចិត្តថាម៉ោងរបស់យើងត្រឹមត្រូវដោយថ្ងៃលេខនៃការកំណត់ឥឡូវនេះគឺយើងមានប្រតិទិនដើម្បីធ្វើការចំណាំប៉ុន្តែបើសិនបើអាចបងប្អូនគួរតែអឺពិនិត្យទៅលើប្រតិទិនរបស់ខ្លួនណាជាពិសេសបើសិនជាអាចពិនិត្យមើលសញ្ញាណសញ្ញាណទៀងផ្ទាត់នៅពេលវេលាបានកាន់តែល្អដូចជាអ្នកដែលនៅតំបន់មាត់សមុទ្រអ្នកដែលនៅមាត់សមុទ្រគឺអាចដឹងយ៉ាងច្បាស់ណាអឺជួនកាល ថ្ងៃលិចបាត់ណានៅលើទឹកសមុទ្រថ្ងៃលិចបាត់ជាមួយ ប្រតិទិនដែលដែលម៉ោងយើងនេះគឺអាចខុសគ្នាមួយនាទីពីរនាទីដែរលើខ្វះតិចតួចណាប៉ុន្តែជាទូទៅគឺវាសមស្របប៉ុន្តែអ្វីដែលសំខាន់នោះគឺយើងដឹងហើយថានៅប្រទេសកម្ពុជារបស់យើងអ្នកអ៊ីស្លាមគឺនៅភាគច្រើនកន្លែងផ្សេងផ្សេងពីគ្នា ត្រង់ចំណុចនេះថ្ងៃម្សិលមិញនេះគឺយើងឃើញថាអ៊ីខ្វានយើងមួយចំនួនអ៊ីខ្វាមួយចំនួន បងប្អូនយើងមួយចំនួនមិត្តមិត្តភ័ក្តិយើងហ្នឹងគឺ share អឺប្រតិទិនខែរ៉ូម៉ាដនរបស់ស្លឹកតតគ្នាក្នុងក្រុមអញ្ចឹងទៅណាធ្វើឲ្យអឺបងប្អូនយើងដែលអត់មានប្រតិទិនហ្នឹងយកចំណាំតាមហើយម្យ៉ាងមួយទៀតដោយសារតែបច្ចុប្បន្ននេះគឺជារដូវសម័យកាលកូវីដអញ្ចឹងនៅមស្ជីតខ្លះក៏អាហ្សានខ្លះក៏អត់អញ្ចឹងទៅដោយសារតែ មានសាលាចរប្រកាសដើម្បីឲ្យផ្អាកការសាឡាត់ជួបជុំនៅម៉ាស៊ីតអញ្ចឹងគឺពឹងផ្អែកតាមផ្ទះរៀនខ្លួនហើយទៅតាមប្រតិទិនអញ្ចឹងនៅពេលដែល ប្រតិទិន ដែល ធ្វើការចែកចាយម្សិលមិញនេះយើងឃើញថាប្រតិទិនហ្នឹងសម្រាប់តែតំបន់ភ្នំពេញទីក្រុងភ្នំពេញនិងតំបន់ជុំវិញអញ្ចឹងគាត់អត់មើលពិនិត្យមើលប្រតិទិនហ្នឹងទេហើយគាត់យកមកប្រើម៉ោងនៅនៅនៅខេត្តពិសេសនោះខេត្តរបស់យើងនេះហើយបើយើងមើលទៅអាប្រតិទិនសម្រាប់ខេត្តពិសេសនោះហ្នឹងគឺ មានហេតុអីក៏យើងមិនមិនយកតាមបានថាមួយចំនួនទេណាមួយចំនួនតូចគាត់គាត់ច្រឡំដល់ច្រឡំអញ្ចឹងទៅគាត់ស្រាយតាមម៉ោងភ្នំពេញអញ្ចឹងដល់យើងពិនិត្យទៀងទាត់ម៉ោងដែលនៅខេត្តវិសេនុហើយនៅម៉ោងភ្នំពេញខុសគ្នាដូចជា5នាទីចុះខុសគ្នាឆ្ងាយហើយយើងដឹងថាពីខេត្តមួយទៅខេត្តមួយខុសគ្នាភ្នំពេញកំពង់សោមកំពង់សោមកោះកុងក៏ខុសដែរកោះកុងគឺស្រ័យក្រោយយីកំពង់សោមបន្តិចអញ្ចឹងចង់បញ្ជាក់ថា តំបន់នីមួយនីមួយគណៈដឹកនាំជាន់គួយឥស្លាមឲ្យប្រតិទិនមកហ្នឹងគឺអឺមានពេលវេលាសាឡាតពេលវេលាស្រ័យបុសក្តីគឺខុសខុសគ្នា4 5នាទី4 5នាទីតាមកន្លែងកន្លែងខ្លះដូចគ្នាកន្លែងណាខុសគ្នានាទីកន្លែងខ្លះខុសគ្នា5នាទីចឹងទៅដល់ឡែកការស្រ័យបុសរបស់យើងគឺយើងត្រូវមើលអ្នកខ្លះគិតថាស្រ័យបុសហ្នឹងបញ្ញាបញ្ញាស្រ័យបុសក្នុងហាឌីសនេះថា ពេលដែលបញ្ញាបញ្ញាស្រ័យបុសគឺបានទទួលប៉ះឡាបានប្រការល្អ ចឹងគាត់មើលអបញ្ញាប់ណាឆាប់ស្រាយមុនគេយកហ្នឹងចឹងកន្លែងនេះគឺអត់ត្រឹមត្រូវទេមិនមែនដូចជាកោលអកវ៉ាលអ៊ូឡាម៉ាខីឡាហ្វក្នុងហូកុំភីកោះអឺមសអាឡានេះម ذهب នេះថានេះម ذهب នេះម ذهب នេះថាចេះហើយគិតថាស្រួលយកគេមិនអាម៉ាល់ដូចនេះទេណាហើយពិសេសស្រាយបួសនេះគាត់ថាប្រតិទិនណា ដែល ប្រាប់ម៉ោងឆាប់ស្រាយគេយកហ្នឹងឆាប់បានស្រាយអញ្ចឹង យើងគិតថាបួសនេះគឺអាម៉ាល់របស់យើងពីព្រឹកដល់ល្ងាចគឺស៊ូទ្រាំហេវហត់អញ្ចឹងខុសគ្នា4 5នាទីគឺគ្រោះថ្នាក់4 5នាទីគ្រោះថ្នាក់យើងដឹងហើយនប៊ីសល្លោះអាឡៃសាឡាំទៅបានម្លាយកាត់យកឲ្យឃើញក្រោមកោមមួយក្រោមមួយដែលអឺត្រូវបានគេចងឆ្កាងជួជើងឡើងទៅលើហើយមាត់ចុះក្រោមបែកឈាមហៀបែកស្គៀមណាហៀឈាមស្រក់ស្រក់ពេលដែលនប៊ីសួរថាតើពួកគេជាអ្នកណា ចឹងគេឆ្លើយប្រាប់នវីថាអ្នកនោះហើយគឺជាអ្នកដែលស្រ័យបួសមុននឹងពេលដែលគេអនុញ្ញាតឲ្យស្រ័យណាស្រ័យបួសមុននឹងដល់ពេលដែលគេឲ្យស្រ័យអញ្ចឹងបញ្ហាហ្នឹងគឺសំខាន់ពេលដែលយើងគិតថាចង់ស្រ័យបួសឲ្យប្រញាប់តែទៅលក្ខខណ្ឌរបស់វាគឺត្រូវដឹងថាដល់ម៉ោងហើយថ្ងៃលិចបាត់ហើយ តាមវាយើងអត់ដឹងទេគឺយើងអត់ទាន់ប្រកាសទេគឺយើងកំស្រ័យចាំដល់ប្រកាសក្នុងចិត្តអានឹងកំស្រ័យ ចឹងយើងអាចតាមអឺទំនៀមទម្លាប់យើងមើលប្រតិទិន គឺយើងត្រូវមើលដែរហើយសូមសំណូមពរណាបងប្អូនជាពិសេសពីពីម្សិលមិញដោយសារថ្ងៃបួសទី1មានបងប្អូនយើងមួយចំនួនតេតងទេសួរដែរស្រ័យបួសម៉ោងប៉ុន្មានអញ្ចឹងណាអញ្ចឹងសម្រាប់ខែប្រសេនុគឺយើងមានប្រតិទិនសម្រាប់អ្នកដែលនៅដាច់សង្វាយ អត់លឺគេអាសានឬក៏ផ្ទះឆ្ងាយហ្នឹងគឺយើងអាចមើលទៅតាមប្រតិទិនដែលបានចែកចាយហ្នឹងគឺអ៊ីនសាអល់ឡោះណាគឺភាគច្រើនគឺអត់ខុសទេក្នុងប្រតិទិនហ្នឹងប៉ុន្តែអឺជិះវៀងប្រើប្រតិទិនខុសណាដូចយើងលើកឡើងសិលមិញអញ្ចឹងអឺមិនដឹងជាស្រាយបួសឬក៏អត់ទេគាត់ថាផ្ញើឲ្យមើលថាម៉ោងនៅស្រ័យ4គឺម៉ោង6 14នាទីទេណាម៉ោង6 14នាទី អញ្ចឹងគាត់ថាម៉ោង6:14នាទីស្រាយហើយដោយសារគេបង្ហោះប្រតិទិនឲ្យគាត់អញ្ចឹងខ្ញុំថារេប្រតិទិននឹងទៅមើលសារថ្មីមើលតំបន់ណាអញ្ចឹងដល់ពេលដែលពិនិត្យមើលឃើញថា ប្រតិទិននោះគឺប្រើប្រាស់សម្រាប់ក្រុងភ្នំពេញរាជធានីភ្នំពេញនិងតំបន់ជុំវិញអញ្ចឹងអឺនៅដល់ពេលដល់ម៉ោង6:19នាទីនៅមស្ជីតនៅភូមិរបស់យើងគឺលឺអាសានអញ្ចឹងមានន័យថាវាខុសគ្នា5នាទីអញ្ចឹង5នាទីឆ្ងាយយើងយើងគូគិតយើងគូគិតហើយ យើងត្រូវតែបញ្ញាបញ្ញាលឬក៏ច្បាស់លាស់រឿងហ្នឹងពីព្រោះវាជាអ៊ីបាដាតរបស់យើងកាលណាបើយើងស្រាយមុនមកនាំឲ្យបុស្សរបស់យើងខូចណាបុស្សរបស់យើងខូចយ៉ាអញ្ចឹងប្រសិនបើយើងមិនដឹង គឺយើងនិយាយអស់ថាបើយើងអត់ដឹង វាអត់បញ្ហាទេប៉ុន្តែចំណុចនេះ ណាកាលណាបើយើងមិនដឹងអល់ឡោះសុបតាឡាអនុគ្រោះយើងការខុសឆ្គងដោយអចេតនាដោយមិនមែនជាការចង់របស់យើងទេដូចជាអឺក្នុងហាឌីសដែលយើងបើយើងបានលើកឡើងមិនអញ្ចឹងហាឌីសអស្មាប៊ីនទីអប៊ីបក្រដែលពួកគាត់មានពពកមានអាប់នៅស្រុកអារ៉ាប់ហ្នឹងជួនកាលមានព្យុះខ្សាច់អញ្ចឹងណាអញ្ចឹងមើលថ្ងៃឃើញគាត់ស្មាននៅថ្ងៃលិចស្រាយបួសទៅនឹងករណីខុសដោយអចេតនាខុសឆ្គងកំហុសដោយអចេតនាគឺអល់ឡោះសុបតាឡា អនុគ្រោះនឹងលើកឡើងឲ្យវាអត់មានប៉ះពាល់អីទេប៉ុន្តែចង់បញ្ជាក់ថាចំណុចនេះយើងមិនគួរថ្វីប្រហែសយើងមិនគួរថ្វីប្រហែសហើយជួនកាលមានបងប្អូនបងប្អូនយើងមួយចំនួនតែសាហុលមានន័យថាថ្វីប្រហែសចំណុចហ្នឹងមានន័យថាអអត់ដល់ម៉ោងជួនកាលមើលម៉ោងមើលទូរស័ព្ទអញ្ចឹងណាទូរស័ព្ទអា app របស់កំណត់ពេលវេលាហ្នឹងហើយការកំណត់ហ្នឹងមើលតំបន់ផងកំណត់តាម Google ហ្នឹងមើលតំបន់ផង យ៉ាហើយទោះបីជាយ៉ាងណាខ្ញុំសូមជំរុញឲ្យបងប្អូនយើងទាំងអស់មើលទៅតាមអ្វីដែលប្រកាសណាបើយើងមិនបានឃើញថ្ងៃពិតប្រកបទេ គឺឥឡូវនេះគឺប្រតិទិនរបស់រងនាំស្លានរបស់យើងទៅតាម ខេត្តនីមួយនីមួយហ្នឹងគឺយើងអាចប្រើការបានណាយើងអាចប្រើទៅតាមទៅអ៊ីនសាអល់ឡោះវាត្រឹមត្រូវសម្រាប់យើងនេះប្រសិនបើយើងមិនអាចណាមើលឃើញព្រះអាទិត្យដោយលិចដោយផ្ទាល់ទេហើយធម្មតាយើងដឹងថាថ្ងៃលិចឬក៏មិនតាន់លិចការរស់នៅតំបន់របស់យើងជាក់ស្ដែងទោះបី គៀកតំបន់ភ្នំអីយ៉ាងណាក៏ដោយគឺយើងតែងតែដឹងយ៉ាចំណុចនេះគឺសូមបងប្អូនយកចិត្តទុកដាក់ឲ្យបានប្រកបណាដើម្បីជៀសវាងការស្រាយបួសមុនពេលដែលអនុញ្ញាតឲ្យស្រាយហ្នឹងនាំឲ្យទទួលបាននូវបាបកម្មទៅវិញដោយសារតែការធ្វើប្រហែលរបស់យើងអញ្ចឹងនៅក្នុងហាឌីសដែលនប៊ីសល្លោះអាឡៃសាឡាមបានលើកឡើងនៅក្នុងគីតាបប៊ូលូកលមរមនេះដែលមូអាលីហ្វរ៉ៃម៉ាឡោះក៏បានលើកឡើងឡាយ៉ាហ្សាលុនណាស៊ូប៊ីខៃរិនម៉ាអាជលុលហ្វីត្រណា អ្នកដែលបួសមនុស្សកន្លែងនេះគឺសំដៅទៅលើអ្នកដែលបួសនៅតែទទួលបាននៅប្រការល្អដល់រាមណាពួកគេរស់រានស្រ័យបួសអញ្ចឹងរស់រានកន្លែងនេះគឺនៅមានលក្ខខណ្ឌមួយថាពេលដែលដល់វក្ទូហើយមិនមែនរស់រានស្រ័យគាត់អូថ្ងៃរៀបលេខហើយស្រ័យផ្លប់មិនមែនអញ្ចឹងទេអញ្ចឹងអល់ឡោះស៊ុបហានតាឡាអឺហ្វាអ៊ីតតកតងទៅនឹងហាឌីសនេះបន្តគឺសវ៉ាប៊ូតាយីលហ្វត្រមានន័យថា ប៉ះឡាដោយការប្រញាប់បញ្ញាសាយបុគឺអល់ឡោះសុបហានតាឡាឲ្យប៉ះឡាដល់យើងទៅលើហាឌីសនប៊ីសល្លោះអាឡៃសាឡាមវិញនៅក្នុងហាឌីសនេះផងដែរក៏អាច បញ្ជាក់ឲ្យយើងដឹងថាអាម៉ាល់ទាំងអស់នោះគឺខុសគ្នាតាហ្វាឌុលតាតាហ្វាឌុលអាម៉ាលមានន័យថាអាម៉ាល់ទាំងឡាយនោះគឺមានលំដាប់បំរាប់វាខុសៗគ្នាណាមានន័យថាអាម៉ាល់ខ្លះវា កំណត់ល្អប៉ុណ្នេះអាម៉ាខ្លះមានកំណត់ល្អលើសនឹងតិចទៅយើងធ្វើអាម៉ាបែបណាទៀតគឺលើសល្អចឹងទៀតទៀតទៀតទៅឧទាហរណ៍នឹងស្រ័យបោះចឹងបើយើងដល់ម៉ោងដល់ដល់វក្ទូស្រ័យហើយយើងរស់រន់ស្រ័យបោះគឺយើងបានទទួលការល្អច្រើនទៀតទៅបើសិនយើងនៅបង្ងើយកន្តើយគេថាដល់ម៉ោងហើយនៅបោះទៀតទៀតសិនពញាពេលទៀតបង្ងើយកន្តើយធ្វើហីហីអាហ្នឹងក៏យើងអត់បានល្អដូចគេដែលបញ្ញាបញ្ញាចឹងទៅចឹងមានន័យថាអាម៉ាល់ទាំងអស់គឺអឺមានលំដាប់ ផ្សេងផ្សេងគ្នារៀងរៀងគ្នាណាហើយតាមការយល់របស់យើងផងដែរគេថាមកភូមិមុខដាហ្វាការយល់ទុយពីហារីហ្នឹងគឺក៏អាចបង្ហាញឲ្យយើងដឹងថា ការដែលយើងពជាពេលស្រ័យបុសនេះគឺជាមូលហេតុណាមិនមែនអាក្រក់ទេមូលហេតុដែលអាចនាំឲ្យទទួលនៅរឿងអាក្រក់បានផងដែរយ៉ាអឺនៅក្នុងចំណុចចុងក្រោយដែលសេះរ៉ៃហមអល់ឡោះក៏បានលើកឡើងគឺ មហាបតុណាអឺមហាបតុលឡោះអល់ឡោះតាឡាស្រឡាញ់ចំពោះអ្នកដែលរស់រាន់ក្នុងចំណោមខ្ញុំខ្ញុំរបស់ទ្រង់នោះទៅរកអ្វីដែលជាការអនុញ្ញាតរបស់អល់ឡោះសុបហានតាឡាមានន័យថាអ្វីដែលអល់ឡោះតាឡាអនុញ្ញាតឲ្យធ្វើអ្វីមួយគឺមានមនុស្សដែលជាខ្ញុំរបស់អល់ឡោះតាឡាអ្នកអ៊ីស្លាមអ្នកមូស្លីមរបស់យើងរស់រាន់ទៅធ្វើនៅអ្វីដែលដែលអល់ឡោះតាឡាអនុញ្ញាតនោះគឺអានឹងអល់ឡោះតាឡាស្រឡាញ់ពេញចិត្តណាអល់ឡោះតាឡាស្រឡាញ់ពេញចិត្ត អាហ្នឹងយើងឧទាហរណ៍នៅក្នុងហាឌីសយើងមិញគឺច្បាស់លាស់ហើយមានន័យថានៅពេលណាដែលយើងដល់ម៉ោងស្រាយយើងនឹងស្រាយបុះភ្លាមភ្លាមណាមានន័យថាយើងរត់ទៅរកអ្វីដែលអល់ឡោះតាឡារីដយល់ព្រមនឹងលឿនបានលឿនបានឆាប់រហ័សចឹងហើយនេះគឺជាចំណុចដែលអល់ឡោះស៊ុបហាតាឡាស្រឡាញ់ពេញចិត្តយ៉ាចឹងក្នុងហាឌីសនេះប្រវត្តិជាច្រើនសូមលើកយកប៉ុណ្ណេះយើងចូលនឹងហាឌីសមួយទៀតណាចូលហាឌីសមួយទៀត حديث إمام الترمذي ពាក់ព័ន្ធទៅនឹងការស្រាយបូរនេះដដែលដែលអំពីអប៊ីហ៊ូរ៉ៃរ៉ារ៉ាឌីយ៉ាឡោះអានហ៊ូនប៊ីសល្លោះអាឡៃសាឡាមមានប្រសាសន៍ថា قال الله عز وجل أحب عبادي إلي أعجلهم فطرة មានន័យថាអល់ឡោះសុបហាតាឡាមានបន្ទូលថាខ្ញុំរបស់យើងដែលយើងស្រឡាញ់បំផុតដែលជាទីស្រឡាញ់ចំពោះយើងនោះគឺអ្នកដែលស្រ័យបួសប្រញាប់បញ្ញាលជាងគេយ៉ាចឹងនៅក្នុងហាឌីសនេះគេឲ្យឈ្មោះថាហាឌីសកូឌីស៊ី ហាឌីសកូឌីស៊ីគឺជាហាឌីសដែលម៉ាណាវាមកពីអល់ឡោះស៊ុបហានតាឡាហើយឡាហ្វាសរបស់វាមកពីនប៊ីសល្លោះអាឡៃហ៊ីវសឡាមហើយសូត្រថាតាហាឌីសកូឌីស៊ីនឹងខុសពីអឺអល់កុរអានយ៉ាងម៉េចមកពីអល់ឡោះស៊ុបហានតាឡាអឺហាឌីសកូឌីស៊ីគឺម៉ាណារបស់វាមកពីអល់ឡោះស៊ុបហានតាឡាតែសម្ដីរបស់វាគឺនប៊ីសល្លោះអាឡៃហ៊ីវសឡាមនិយាយអាចយើងនិយាយបានថារីវ៉ាយ៉ាតម៉ាណា អំពីរ៉ាស៊ូលឡោះសល្លោះអាឡៃវសាឡាំរ៉ាស៊ូលឡោះរីវយ៉ាត់ម៉ាក់ណាមកពីអល់ឡោះតាឡាមកប្រាប់យើងរីឯអល់កុរអានកឡាមអល់ឡោះជាពាក្យសម្ដីអត្ថន័យនិងពាក្យសម្ដីមកពីអល់ឡោះស៊ុបហានហូវតាឡាហើយកុរអានមុតអាប់បាត់ទីប៊ីទីឡាវទីហ៊ីកុរអានសូត្រទៅបានប៉ះឡាណាសូត្រកុរអានគឺជាអ៊ីបាដាតតែសូត្រហាឌីសគូរស៊ីហ្នឹងគឺអត់បានប៉ះឡាមួយហរ៉ុបបាន10ដូចជាអល់កុរអានទេហើយក្នុងចំណោមនោះទៀតអឺយើងឃើញថា កុរអានគឺជាអ្វីដែលប្រកាសហៅសវូតច្បាស់លាស់ណាច្បាស់លាស់ការសហេតុនិងការត្រឹមត្រូវគឺច្បាស់លាស់100%ចាដូចជាឧស្សាហ៍សាយើងបានលើកឡើងហើយហើយអ្នកដែលស្របតាមដានក៏បានដឹងផងដែរនៅការលើកឡើងពីឧស្សាហ៍សារបស់យើងជាច្រើនមួយរយៈកន្លងមកនេះអញ្ចឹងនៅក្នុងហាឌីស មួយនេះគឺពាក់ព័ន្ធនឹងហាឌីសដែលគេឲ្យឈ្មោះថាហាឌីសកូឌីស៊ីមិនមែនគូរស៊ីណាហាឌីសកូឌីស៊ីកូឌីសមានន័យថាពិសិដ្ឋហាឌីសហ្នឹងគឺហាឌីសដ៏ឧត្តមឧត្តមដោយសារតែហាឌីសទូទៅគឺរាវយ៉ាត់មកពីពាក្យសម្ដីរបស់នប៊ីសល្លោះអាឡៃសាឡាមរីឯហាឌីសកូឌីស៊ីនេះគឺហួសនប៊ីមកពីអល់ឡោះសុបហានតាឡានប៊ីនាំមកពីម៉ាណាមកពីអល់ឡោះសុបហានតាឡាហើយ ប្រាប់បន្តសាប្រាប់ទៅដល់សាហបតសាហបតបន្តប្រាប់រហូតដល់អ្នករាវីរហូតដល់យើងទាំងអស់គ្នាចឹងទៅអាហ្នឹងគឺហៅថា hadith quality អញ្ចឹង ajaluhum fitra ក្នុងហាឌីសនេះអ្នកដែលស្រាយបួសលឿនជាងគេណាអ្នកដែលបញ្ញាបញ្ញាលទៅរកស្រាយបួសលឿនជាងគេដូចដែលយើងបានលើកឡើងក្នុងហាឌីសកន្លងមកដែរអញ្ចឹងនៅក្នុង អត្ថន័យការចងអល់បង្ហាញនៅក្នុងហាឌីសនេះគឺទី1 إثبات المحبة لله إثبات المحبة لله មានន័យថាបញ្ជាក់អំពីការមហាបាការស្រឡាញ់របស់ Allah Subhanahu wa Ta'ala Allah Subhanahu wa Ta'ala មានសិផាតមហាបា Allah Ta'ala មានលក្ខណៈមានសិផាតរបស់គាត់គឺស្រឡាញ់ណាហើយ إثبات صفة الكلام ក៏ إثبات صفة الكلام ដែរបញ្ជាក់ថាទទួលស្គាល់ថា អឺអល់ឡោះសុបហាតាឡានិយាយផងដែរណាអល់ឡោះតាឡានិយាយចំណុចមួយទៀតគឺតាហ្វាឌុលមានន័យថាហ្វាឌីឡាត់ខុសខុសគ្នាកម្រិតខុសខុសគ្នានៃការស្រឡាញ់របស់អល់ឡោះតាឡាទៅលើខ្ញុំរបស់ទ្រង់អល់ឡោះសុបហាតាឡាស្រឡាញ់ទៅលើខ្ញុំរបស់ទ្រង់គឺខុសខុសគ្នាណាខុសខុសគ្នាអាហាប៊ូមានន័យថាអាហាប៊ូអ៊ីបាឌីអ៊ីឡៃយ៉ា ដោយសារយោងទៅលើហាឌីសយោងទៅលើពាក្យថាគេហៅថាអ៊ីស៊ីមតាហ្វឌីលអ៊ីស៊ីមតាហ្វឌីលមានន័យថាស្រឡាញ់ជាងអ៊ីស៊ីមតាហ្វឌីលស្រឡាញ់ជាងណាជាទីស្រឡាញ់ជាងល្អជាងអញ្ចឹងមានន័យថាអល់ឡោះស៊ុបហានតាឡាស្រឡាញ់ខ្ញុំរបស់ទ្រង់នោះគឺខុសៗគ្នាដែរនេះតាមការបញ្ជាក់របស់សេះរ៉ៃមអល់ឡោះមានន័យថាអល់ឡោះតាឡាស្រឡាញ់អាម៉ាលនេះច្រើនជាងស្រឡាញ់ធ្វើអាម៉ាលនេះអញ្ចឹងទៅធ្វើអាម៉ាលប្រភេទនេះអល់ឡោះតាឡាស្រឡាញ់ជាងណា អាម៉ាល់20នេះគឺអល់ឡោះតាឡាស្រឡាញ់ជាង អ្នកដែលធ្វើអញ្ចឹងអល់ឡោះតាឡាស្រឡាញ់ជាងអ្នកដែលធ្វើអញ្ចឹងអល់ឡោះតាឡាស្រឡាញ់ជាងអញ្ចឹងនេះគឺបញ្ជាក់ថាអល់ឡោះសុបតាឡាផ្ដល់ជូនការមហាបាការស្រឡាញ់នេះគឺខុសៗគ្នាហើយចំណុចទី4ដដែលគឺបញ្ជាក់ថាអឺជំរុញឲ្យបញ្ញាបញ្ញាស្រ័យបួសដូចគ្នាដដែលណាអញ្ចឹងគាត់បានលើកជា ចំណោទបញ្ហាមួយថា ការស្រឡាញ់ដែលអល់ឡោះសុបតាឡាផ្ដល់ជូននេះគឺមានន័យថាប៉ះឡាច្រើនឬក៏យ៉ាងណាម៉ាណាអាហាប់ប៊ូអ៊ីឡៃយ៉ាកន្លែងនេះអល់ឡោះតាឡាស្រឡាញ់ជាងកន្លែងនេះគឺសំដៅទៅលើប៉ះឡាច្រើនជាងឬយ៉ាងណា អក្សរសាវ៉ាបានឬក៏បង្ហាញអំពីការស្រឡាញ់ជាក់ស្ដែងតែម្ដងណាអឺនៅក្នុងហាឌីសមួយមីនេះគឺនប៊ីនិយាយថាម៉េចអាហាប់ប៊ូអ៊ីបាឌីអាជូលហ៊ុមហ្វិត្រអឺ អាហាប៊ូអ៊ីបាឌីខ្ញុំរបស់ខ្ញុំខ្ញុំរបស់យើងដែលជាទីស្រឡាញ់របស់យើងជាងគេនោះគឺអ្នកដែលបញ្ញាបញ្ញាស្រឡាញ់បុស្សជាងគេអញ្ចឹងអាបញ្ញាបញ្ញាស្រឡាញ់បុស្សជាងគេនោះអល់ឡោះតាឡាស្រឡាញ់ជាងគេស្រឡាញ់មែនតើឬក៏ប៉ះឡាច្រើនជាងគេចំណុចហ្នឹងអញ្ចឹងសេះរ៉ៃម៉ោះឡោះគាត់បានបញ្ជាក់ថាមិនមែនចង់បញ្ជាក់ថាប៉ះឡាច្រើនជាងគេទេគឺគាត់ជ្រើសរើសថាអឺចំណុចទី2មានន័យថាការស្រឡាញ់ពិតប្រាកដមានថាអល់ឡោះតាឡាស្រឡាញ់ខ្លាំងជាងគេ جقر بار من شيء فنحن نقول عقيدة نحيا عقيدة نقول عقيدة نحيا عليها ونموت عليها إن شاء الله في قد بنها نو عقيدة ترم ترو دا يجن روح رهود سلاب ثت نلو عقيدة ترم ترو ني كي تها أننا نثبت أن, أن لله تعالى محبة حقيقية أن لله تعالى محبة حقيقية مين تها អឺយើងទទួលស្គាល់ថាអល់ឡោះស៊ុបហានតាឡាមានការស្រឡាញ់ដល់ពិតប្រាកដការស្រឡាញ់ពិតប្រាកដដោយសារតែនៅក្នុងអល់កុរអាននិងសុនណះនប៊ីសល្លោះអាឡៃសាឡាមម៉ាំលូអានីប៊ីដាលិកមានថាពោពេញទៅដោយការបញ្ជាក់យ៉ាងដូច្នោះណាអញ្ចឹងហ្វកុលលូអាយ៉ាទិស៊ីហ្វាទីវ៉ាអាហាឌីទីហាគ្រប់អាយ៉ាត់អាយ៉ាត់ស៊ីហ្វាតនិងហាឌីសហាឌីសបញ្ជាក់អំពីស៊ីហ្វាតទាំងអស់យ៉ាយូបអានណាហ្មីលាហាយ៉ាយូបអានណាហ្មីលាហាអាឡាហ្សាហ៊ីរឡាហ្វីវ៉ាយប់ចាំបាច់ដែលយើងត្រូវតែ ជ្រើសរើសត្រូវតែប្រកាន់នៅអត្ថន័យជាក់ស្ដែងរបស់វាណាអត្ថន័យជាក់ស្ដែងទៅតាមលផតរបស់វាវឡាយហិលអាននូអវីលហាមិនហាឡាល់ឲ្យយើងតាវីលវាទេណាតាវីលនៅលផតនឹងអត្ថន័យរបស់វាទេអ៊ីឡាអ៊ីឡាកាមតដាលីលអាឡាដាលិកលើកឡើងតែមានដាលីលបញ្ជាក់យ៉ាងដូច្នោះ فإذا قام الدليل على ذلك فالدليل متبوع وليس بتابع បើសិនបើមានដាលីលបញ្ជាក់ នៅការតាវេលគឺដាលីលគឺត្រូវបានគេតាមដាលីលមិនមែនឲ្យដាលីលតាមគំនិតយើងទេអញ្ចឹងមានន័យថាអ្វីដែលគាត់ចង់បញ្ជាក់ចំណុចនេះគឺនៅពេលណាដែលអល់ឡោះតាឡាស្រឡាញ់ស៊ីហ្វាត់មហាបាគឺស្រឡាញ់ដល់ពិតប្រាកដមិនមែនថាអល់ឡោះតាឡាស្រឡាញ់ជាងគេគឺបានប៉ាឡាច្រើនជាងគេនោះទេណាបើយើងអាចនិយាយថាបានប៉ាឡាច្រើនជាងគេគឺយើងគួរតែនិយាយនៅក្នុងហាឌីសឬក៏ផ្សេងប៉ុន្តែនៅក្នុងហាឌីសដែលពាក់ព័ន្ធទៅនឹងមហាបាស្រឡាញ់នេះគឺសំដៅទៅលើការស្រឡាញ់ពិតប្រាកដស្រឡាញ់ហាគីគីមិនមែនប៉ាឡាទេ ណាអញ្ចឹងក៏សួរថាតើកៃវ៉ាតកូនមហាបតុលឡោះចោះអាការស្រឡាញ់របស់អល់ឡោះយ៉ាងម៉េចទៅវិញចំពោះខ្ញុំរបស់ទ្រង់អញ្ចឹងយើងត្រឡប់ទៅរកអាសលដែលអល់ឡាឌីអាឡៃហ៊ីអាលីសុនណាទីវលជាម៉ាអាណាអាលីអាលីសុនណាទីវលជាម៉ាអាដែលប្រកាន់គោលជំហរអាសលយ៉ាងម៉េចគឺយើងត្រឡប់ទៅរកអាលីសុនណាទីវលជាម៉ាអាដែលថាអានលមហាបតាម៉ាលូម៉ា ការស្រឡាញ់ហ្នឹងគឺពិតហើយរបៀបមជ្ឈូលវលកៃហូមជ្ឈូលមជ្ឈូលវលកៃហូមជ្ឈូលហើយរបៀបថាយ៉ាងម៉េចយ៉ាងម៉ាហ្នឹងគឺយើងអត់ដឹងទេ فلا ندري كيف يحب الله تعالى للعبد ក៏យើងអត់ដឹងដែរថាអល់ឡោះតាឡាស្រឡាញ់ចំពោះខ្ញុំរបស់គាត់ដោយរបៀបណាដែរក៏ប៉ុន្តែ لكن نؤمن لكن نؤمن ប៉ុន្តែយើងត្រូវអីគេ نؤمن យើងត្រូវជឿយើងត្រូវជឿ ថាអល់ឡោះស្មាតាឡាស្រឡាញ់ខ្ញុំរបស់ទ្រង់លើកលែងតែរបៀបទេដែលយើងអត់ដឹងស្រឡាញ់របៀបម៉េចក៏យើងអត់ដឹងអញ្ចឹងនេះគឺអ្វីដែលគាត់បានលើកឡើងជាការឆ្លើយតបមួយចំពោះអះលិតាទីលដែលពួកគេបដិសេធសិផាត់ស្រឡាញ់របស់អល់ឡោះស៊ុបហានតាឡាណាសិផាត់ស្រឡាញ់របស់អល់ឡោះស៊ុបហានតាឡាអញ្ចឹងដោយសារគាត់ក៏បានលើកឡើងផងដែរថាដោយសារតែពួកគេនិយាយថាបើសិនជាការស្រឡាញ់ ដូចជាមនុស្សចឹងស្រឡាញ់អ្វីមួយគឺលំអៀងទៅរករបស់ហ្នឹងដោយសារតែឃើញនៅប្រយោជន៍ឬក៏អាចសង្គ្រោះឲ្យរួចផុតអំពីគ្រោះថ្នាក់អ្វីមួយទើបពេញចិត្តទើបស្រឡាញ់ប៉ុន្តែគាត់ប្រាប់ថានេះគឺជាអ្វីដែលយើងនិយាយចំពោះការស្រឡាញ់របស់មនុស្សណាការស្រឡាញ់របស់មនុស្សរីឯអល់ឡោះស្មាហតាឡាគឺយើងអត់អាចដឹងពីរបៀបយ៉ាងណានោះទេពីព្រោះកៃវិយ៉ារបៀបឬក៏ហេតុបែបផែនបែបបត់នៃសិផតរបស់អល់ឡោះតាឡាគឺអត់មានអ្នកណាដឹងនោះទេ ចឹងយើងគ្រាន់តែជឿថាអល់ឡោះតាឡាមានសិវ័តមហាបាស្រឡាញ់ស្រឡាញ់ទៅចំពោះខ្ញុំរបស់ទ្រង់ដោយតែបញ្ជាក់នៅក្នុងហាឌីសនៅក្នុងកូរ៉ានដែលមានជាច្រើនកន្លែងផងដែរចាហើយនៅក្នុងចំណុចបន្តទៀតនេះគឺគាត់បានលើកឡើងថាមនុស្ស មនុស្សយើងនេះខ្ញុំរបស់ Allah Subhanahu wa ta'ala អនណាស يتفاضلون في محبة الله لهم អញ្ចឹងមនុស្សទាំងឡាយគឺមានលំដាប់ខុសៗគ្នា ក្នុងការដែលអល់ឡោះនៃការស្រឡាញ់របស់អល់ឡោះតាឡាចំពោះពួកគេអញ្ចឹងអល់ឡោះស្មាតាឡាស្រឡាញ់ចំពោះមនុស្សនោះគឺខុសៗគ្នាដែរអញ្ចឹងប្រសិនបើយើងសួរថាតើយើងសម្គាល់ដល់របៀបណា ឬក៏យើងមានហេតុផលរបៀបណាដែលបងអាចដែលអាចយើងបញ្ជាក់ថាអល់ឡោះតាឡាស្រឡាញ់នេះខ្លាំងស្រឡាញ់នោះតិចយើងអាចវាតម្លៃដឹងណាអញ្ចឹងគាត់ថាអល់កអ៊ីដាអាម៉ាអល់កអ៊ីដាទុលអាម៉ាកអ៊ីដាទូទៅមួយដែលយើងអាចកំណត់វាបានគឺអ៊ីតបាររ៉ាស៊ូលសល្ឡោះអាឡៃហ៊ីវសល្ឡាមតាមសុនណះរ៉ាស៊ូលឡោះសល្ឡោះអាឡៃហ៊ីវសល្ឡាម អញ្ចឹងអ្នកដែលធ្វើតាមសុណាស់នប៊ីសល្លោះអាឡៃសាឡាមច្រើនហើយត្រឹមត្រូវច្រើនជាងគេអ្នកនោះគឺអល់ឡោះតាឡាស្រឡាញ់ច្រើនជាងគេដែរមានន័យថាអញ្ចឹងកុយដាគឺដើម្បីបញ្ជាក់ថាអ្នកណាម្នាក់អល់ឡោះតាឡាស្រឡាញ់ច្រើនឬក៏តិចគឺយើងអាចថ្លំថ្លែងដោយកុយដាមួយគឺមើលទៅលើការតាមរបស់នប៊ីសល្លោះអាឡៃសាឡាមតាការតាមសុណាស់នប៊ីសល្លោះអាឡៃសាឡាមទោះថាតើយើងតាមនប៊ីសល្លោះអាឡៃសាឡាមដែរឬទេណា និយាយតាមសុណាស់នប៊ីសល្លោះអាឡៃសាឡាមកម្រិតណាយើងបានធ្វើគ្រប់ដល់សុណាស់នប៊ីសល្លោះអាឡៃសាឡាមឬទេយើងមានបំភ្លេចអំពីសុណាស់នប៊ីដែរឬទេយើងមានកៃគេហៅថាបន្លំនៅសុណាស់នប៊ីដែរឬទេអញ្ចឹងនៅពេលដែលយើងធ្វើតាមនប៊ីសល្លោះអាឡៃសាឡាមបានច្រើននោះហើយគឺយើងទទួលបានក្តីស្រឡាញ់ពីអល់ឡោះសុបតាឡាបានច្រើនដែរដលីលរបស់វាគឺអល់ឡោះសុបតាឡាបានមានបន្ទូលថា قل إن كنتم تحبون الله قل إن كنتم تحب قل إن كنتم تحبون الله فاتبعوني يحببكم الله ويغفر لكم ذنوبكم អោមហាម៉ាត់ចូលអ្នកស្ដីថាអ៊ីងគុនទុំទូហិប៊ូនអល់ឡោះប្រសិនបើអ្នកទាំងអស់គ្នាស្រឡាញ់អល់ឡោះស៊ុបហានតាឡាហ្វាត់តាប៊ីអ៊ូនីឲ្យតាមខ្ញុំអញ្ចឹងបើយើងស្រឡាញ់អល់ឡោះស៊ុបហានតាឡាគឺតាមនប៊ីមូហាម៉ាត់សល្លោះអាឡៃសាឡាំយូហិបគុមុលឡោះនោះអល់ឡោះតាឡាស្រឡាញ់អ្នកទាំងអស់គ្នាណាវយ៉ាហ្វុលឡាគុំទូនូបគុំហើយអល់ឡោះតាឡាអឺអភ័យទោសបាបកម្ម ឲ្យអ្នកទាំងអស់គ្នាអញ្ចឹងកន្លែងនេះគឺបញ្ជាក់អំពីភាពខុសប្លែកគ្នាតម្លៃខុសគ្នានៃការស្រឡាញ់របស់អល់ឡោះសុបហានតាឡាចំពោះខ្ញុំរបស់ទ្រង់នោះគឺការតាមសំណាស់នប៊ីសល្លោះអាឡៃសាឡាមនេះឯងតាមសំណាស់នប៊ីសល្លោះអាឡៃសាឡាមគ្រប់ណាគ្រប់ហេតុផលគ្រប់អ៊ីបាដតទាំងអស់យើងត្រូវដឹងថា នៅក្នុងអ៊ីស្លាមការធ្វើអ៊ីបាដតទៅចំពោះអល់ឡោះសុបហានតាឡាគឺចាំបាច់ ត្រូវមានការអនុវត្តតាមក្បួនខ្នាតដែលនប៊ីសល្លោះអាឡៃសាឡាមបង្រៀនយើងដឹងហើយថានៅក្នុងបបមួយឧទាហរណ៍ថានិយាយអំពីសិផាតុលវូឌូនិយាយអំពីយកវូឌូយកទៅសម្បោះយ៉ាងអញ្ចឹងការយកទៅសម្បោះយ៉ាងនៅពេលដែលយើងរៀនក្នុងគិតាបក្នុងមេរៀនតាមសាលាក្តីគឺមានស៊ុណានុលវូឌូស៊ុណានុលវូឌូស៊ុណាត់យកទៅសម្បោះយ៉ាង គាត់រួយយកទៅសម្បោះយ៉ាងជួនកាលរុកុនរុកុនយកទៅសម្បោះយ៉ាងបតាលទៅសម្បោះយ៉ាងអីចឹងទៅហើយជាចុងក្រោយយូទូទៅនៅក្នុងគីតាបពេកោះទាំងអស់ជាចុងក្រោយគឺតែងតែដាក់ថាស៊ីហ្វាតុលវូទូស៊ីហ្វាត់របៀបយកទៅសម្បោះយ៉ាងពេលដែលយើងរៀនហុកមតយ៉ាមុំពេលណាអាចតយ៉ាមុំបានពេលណាយើងអាចតយ៉ាមុំបានរបៀបតយ៉ាមុំអីគេហ្វូរូតរុកុនរបស់វាសារ៉ាត់របស់វាមិនចុងក្រោយគឺរបៀបស៊ីហ្វាតុតយ៉ាមុំរបៀបតយ៉ាមុំក៏ដូចគ្នាដែរការសាឡាត់សម្បោះយ៉ាង យើងមានរូកុនសម្បោះយ៉ាងយើងមានសារ៉ាត់សាសម្បោះយ៉ាងយើងមានសុណាត់សម្បោះយ៉ាងយើងមានវ៉ាជីបាតណាមានមកគ្រូហាតប្រការដែលមកក្រោះប្រការដែលបតាល់ហើយក៏ប៉ុន្តែចុងក្រោយនៃបាបគឺយើងឃើញថាបាបស៊ីហ្វាតុសាឡាស៊ីហ្វាតនៅក្នុងលក្ខណៈស៊ីហ្វាតនេះគឺរៀបរាប់អំពីរបៀបរបបចឹងកន្លែងនេះគឺជាការលើកឧទាហរណ៍មួយដើម្បីបញ្ជាក់ប្រាប់ថាអ៊ីបាដាតទាំងអស់ នៅក្នុងសាសនាអ៊ីស្លាមរបស់យើងគឺមានបញ្ជាក់នៅរបៀបរបបត្រឹមត្រូវពីនប៊ីសល្លោះអាឡៃសឡាមឲ្យតែនោះហៅថាអ៊ីបាដាតឲ្យតែរបស់នោះជាអ៊ីបាដាតពិតប្រាកដគឺមានគំរូពីរ៉ាស៊ូលឡោះសល្លោះអាឡៃសឡាមរ៉ាស៊ូលឡោះសល្លោះអាឡៃសឡាមឲ្យតែអ៊ីបាដាតពិតប្រាកដអញ្ចឹងយើងត្រូវធ្វើអ្វីក៏ដោយដែលយើងចាត់ទុកថាជាអ៊ីបាដាតបោះតារ៉ាស៊ូលឡោះបោះយ៉ាងម៉េចសម្បោះយ៉ាងតារ៉ាស៊ូលឡោះសម្បោះយ៉ាងយ៉ាងម៉េចណា យកទៅសម្បាយ៉ាងតារ៉ូសុលឡោះយកទៅសម្បាយ៉ាងម៉េចរហូតដល់មួយទឹកយំលប់តារ៉ូសុលឡោះមួយទឹកយំលប់យ៉ាងម៉េចទាំងអស់នោះគឺមានបញ្ជាក់សូមឲ្យទៅចូលបង្គន់តារ៉ូសុលឡោះចូលយ៉ាងម៉េចចូលជើងឆ្វេងមុនឬក៏ចូលជើងស្ដាំមុនអានេះសិតតែមានបញ្ជាក់ក្នុងសុនណានប៊ីសល្លោះអាឡៃសាឡាំឌូអាយ៉ាងម៉េចសូត្រយ៉ាងម៉េចអញ្ចឹងទាំងអស់នេះគឺទាមទារឲ្យយើងធ្វើការសិក្សាស្វែងយល់ដើម្បីដឹងថាតើសុនណានប៊ីសល្លោះអាឡៃសាឡាំយ៉ាងណាខ្លះដល់ពិតប្រាកដហើយអ៊ីបារ៉ាត់នីមួយៗគឺយើងត្រូវដាក់អារម្មណ៍នៅក្នុង ដាក់សំណួរក្នុងអារម្មណ៍របស់យើងថាតើរ៉ាស៊ូលឡោះសឡោះអាឡៃសាឡាមគាត់ធ្លាប់ធ្វើយ៉ាងម៉េចអាម៉ាល់ហ្នឹងគាត់ធ្លាប់ធ្វើយ៉ាងម៉េចយើងទៅសាស្វែងយល់ទៅគឺយើងធ្វើឲ្យ បានដោយសំណាស់នប៊ីសឡោះអាឡៃសាឡាមនោះហើយចំពោះអ្នកដែលចង់បានការស្រឡាញ់ពីអល់ឡោះស៊ុបហានហូវតាឡាបានច្រើនអញ្ចឹងបើត្រឹមត្រូវតាមសុណាស់នប៊ីគឺបានច្រើនឧទាហរណ៍ថាក្នុងសាឡាត់តារ៉ាវេះក្នុងសាឡាត់តារ៉ាវេះ តើរ៉ាស៊ូលឡោះសល្លោះអាឡៃសាឡាមធ្លាប់សម្បាយ៉ាងតារ៉ាវេះឬក៏អត់ចម្លើយគឺរ៉ាស៊ូលឡោះពិតជាធ្លាប់សម្បាយ៉ាងតារ៉ាវេះសម្បាយ៉ាងតារ៉ាវេះតើរ៉ាស៊ូលឡោះធ្លាប់ធ្វើយ៉ាងម៉េចណាយើងត្រូវដាក់សំណួរចឹងតើរ៉ាស៊ូលឡោះសម្បាយ៉ាងប្រមាណរកអាត់តើរ៉ាស៊ូលឡោះសម្បាយ៉ាងយ៉ាងដូចម្ដេចតើគាត់មានចាត់ទុកចាត់តាំងបលលហៅមិនមិនតតហៅបលលបិឡាលសម្រាប់ថា អីស្រែកសាឡាទុសុនតតរ៉ាវីរ៉ៃមកគុំអល់ឡោះរំលឹកអីចឹងដែរឬក៏អត់ទាំងអស់នេះគឺយើងត្រូវតែស្វែងយល់ណាអញ្ចឹងរ៉ាស៊ូលឡោះសឡោះអាឡៃសាឡាមយ៉ាងម៉េចនោះគឺអ៊ីនសាអល់ឡោះដល់កន្លែងសាឡាតរ៉ាវីគឺយើងគីយ៉ាមរ៉ាម៉ាដនអ៊ីនសាអល់ឡោះគឺយើងលើកឡើងអំពីគីយ៉ាមរ៉ាម៉ាដនសុនណះនប៊ីសឡោះអាឡៃសាឡាមអញ្ចឹងដូច្នេះហេតុផលដែលយើងលើកយកនៅហាឌីសហាឌីសដែលពាក់ព័ន្ធទៅនឹងហុកុំដើម្បីបកស្រាយនេះគឺចង់ឲ្យយើងទាំងអស់គ្នាដឹងថាហាឌីសនេះគឺជា អ្វីដែលយើងអាចបញ្ជាក់ថារ៉ាស៊ូលឡោះធ្វើអញ្ចឹងពាក់ព័ន្ធទៅនឹងការបួសការស្រាយការនេតបួសណាគឺបង្ហាញអំពីការបង្រៀនរបស់រ៉ាស៊ូលឡោះសល្លោះអាឡៃសាឡាមដល់អ៊ុមម៉ាអញ្ចឹងយើងរៀនដើម្បីដឹងថាវាមានពិតប្រកបក្នុងសុណាស់នប៊ីសល្លោះអាឡៃវ៉ាសាឡាមពិតប្រកបក្នុងសុណាស់នប៊ីសល្លោះអាឡៃវ៉ាសាឡាមយ៉ាចឹងធ្វើឲ្យយើងដឹងនៅសុណាធ្វើយើងអាម៉ាល់បានតាមសុណាដែលត្រឹមត្រូវ ធ្វើឲ្យយើងទទួលបាននៅការស្រឡាញ់អំពីអល់ឡោះសុបហានូតាឡាបានច្រើនដោយសារឆេះរបស់អល់ឡោះក៏បានបញ្ជាក់ហើយយកទៅលើហាឌីសការបកស្រាយហាឌីសនេះគឺថាអល់ឡោះតាឡាស្រឡាញ់គឺខុសខុសគ្នាណាហើយខុសខុសគ្នាអ្នកខ្លះអល់ឡោះតាឡាស្រឡាញ់ខ្លាំងជាងទៅអ្នកខ្លះអល់ឡោះតាឡាស្រឡាញ់តិចជាងទៅក៏ប៉ុន្តែបើសួរគាត់ថាតើយើងអាចមើលដឹងយ៉ាងម៉េចជាសញ្ញាជាកអ៊ីដាដែលយើងអាចដឹងថាកអ៊ីដាមួយដែលយើងអាចដឹងថាអល់ឡោះតាឡាស្រឡាញ់ស្រឡាញ់នរណាជាងនរណានោះ គឺយោងទៅលើការអនុវត្តតាមសុនណះនប៊ីសល្លោះអាឡៃសាឡាមដោយសារអល់ឡោះតាឡាប្រាប់ក្នុងកូរ៉ាន قل إن كنتم تحبون الله فاتبعوني يحببكم الله ويغفر لكم ذنوبكم អោម៉ាហ្មាត់ជួអ្នកពលចោះថាប្រសិនបើអ្នកណាដែលស្រឡាញ់អល់ឡោះប្រសិនបើអ្នកទាំងអស់គ្នាស្រឡាញ់អល់ឡោះស្មាហាតាឡាហ្វាត់តាប៊ីអ៊ូនីចូលពួកអ្នកធ្វើតាមខ្ញុំមកតាមនប៊ីសល្លោះអាឡៃសាឡាំនោះអល់ឡោះនឹងស្រឡាញ់អ្នកទាំងអស់គ្នាហើយអភ័យទោសនៅបាបកម្មរបស់អ្នកទាំងអស់គ្នាដែរ ចាអញ្ចឹងនេះគឺជាការដកស្រង់គំនិតអប់រំឬក៏ទស្សនៈអប់រំដែលយើងបានដកស្រង់ពី hadith នៅក្នុងការស្រាយបុសដែលយើងលើកឡើងថ្ងៃនេះអញ្ចឹងថ្ងៃនេះសូមលើកឡើងពី hadith នេះដែលពាក់ព័ន្ធទៅនឹងការស្រាយបុសរបស់យើងសង្ឃឹមថាតតមីមីយុវវ័យទាំងអស់បានទទួលជ្រាបនៅដំណឹងឬក៏ព័ត៌មានឬក៏អ៊ីលមូនេះហើយនឹងយើងនឹងយកទៅអាម៉ាល់ទាំងអស់គ្នា jumpa hari sampai ini insyaallah semoga Allah Subhanahu taala uh, eh, protein nubarkan rahmat bagi untuk akhir cerah dan nukai ramadan akhir insyaallah wabillahi taufiq wal hidayah wassalamualaikum warahmatullahi wabarakatuh